បាទជួបជាមួយខ្ញុំបានទៀតហើយនៅព្រឹត្តិការណ៍ព័ត៌មានបាទក្តុកក្តួលណាស់សារចុងក្រោយផ្ដាំទៅលោកឪពុកអានហើយស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន បាទភ្នំពេញជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងច្បាស់ហើយថាកាលពីយប់ម្សិលមិញនេះ នៅថ្ងៃទី7ខែមេសាឆ្នាំ2020នេះលោកសវណ្ណរិទ្ធីអគ្គនាយក សារព័ត៌មាន TV Facebook ត្រូវបានសមាជិកនៃស្នងការ រដ្ឋាភិបាលនគរបាលរាជធានីភ្នំពេញបានកោះហៅយកទៅសាកសួរនាំ ហើយពាក់ព័ន្ធទៅនឹងការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គម Facebook ដោយឡែកនាមុននេះបន្តិចនៅថ្ងៃទី8ខែមេសាឆ្នាំ2020ក្រសួងព័ត៌មានបានប្រកាសលុបចោលស្ថាប័នព័ត៌មានរបស់លោកសុវណ្ណរិទ្ធីហើយក្រោយផ្សាយព័ត៌មាននាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម បន្ថែមពីលើនេះទៀតនារសៀថ្ងៃដដែលលោកសវណ្ណរិទ្ធីត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញហើយតួយ៉ាងវីដេអូឃ្លីប មួយត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ដោយបានបង្ហោះបង្ហាញអំពីពាក្យសម្ដីដ៏គួរឲ្យអាណិតចំនួនមួយឃ្លារបស់លោកសវណ្ណរិទ្ធី មុន ពេលចេញ ពីលើរថយន្តយ៉ាង ដូចនេះថា បងបងអ្នកកសែតជួយមើលប្រពន្ធខ្ញុំផង ប្រពន្ធខ្ញុំមានគាត់មានផ្ទៃពោះពាក្យសម្ដីមួយឃ្លានេះបានធ្វើឲ្យមហាជនស្ដាប់រួចមកសឹងតែអ៊ូលដើមក គ្រប់គ្នាតែម្ដងដោយឡែកមកដល់រុស្ស៊ីថ្ងៃទី9ខែមេសាឆ្នាំ2020នេះចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញលោកគីអកៃម៉ានេរ៉ាបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកសវណ្ណរិទ្ធីដាក់ពន្ធនាគារ PJ ពីបទញុះញង់ឲ្យប្រដំប្រព្រឹត្តបទឧក្រិដ្ឋជាអាតយ៉ាងណាមិញចំណែកនៅថ្ងៃទី11ខែមេសាឆ្នាំ2020នេះ គេប្រទះឃើញម្ចាស់ Facebook ម្នាក់ឈ្មោះ Lina បានបង្ហោះរូបភាព ជាច្រើនសន្លឹករបស់លោកសវណ្ណរិទ្ធីព្រមទាំងភ្ជាប់សារដ៏សែនរំជួលចិត្តមួយថា គ្រប់យ៉ាងកូនសុំខមាលទោសលោកពុកថែរក្សាសុខភាពផងកុំបារម្ភកូនមិនអីទេ ថែសុខភាពបានណាប៉ានេះជាពាក្យចុងក្រោយមុនបែកបាទនេះគឺជាពាក្យសម្ដីរបស់លោកសវណ្ណរិទ្ធីបាទបាទសូមអរគុណបងប្អូនអរគ្នាដែលបានចំណាយពេលតាមដាននៅព័ត៌មានមួយនេះបាទ